ដោយព្រះអង្គទ្រង់សម្ដែងបកាថាប្ររពចំពោះព្រះឧបសេនៈចឹងចឹងណាមុញ្ចៈពុរេមុញ្ចៈបច្ចតោមច្ឆេមុញ្ចៈភវសៈបារគូសัพពថៈណាវិមុតតមានអសោអ្នកគណៈជាតិចរੰឧបេហិសិណា មួយប្រគាថាទៅព្រះឧបសេននេះបានសម្រេចអរហត្តផលនៅលើចុងឈើចុងអស័យដែលសម្ដែងសិល្បៈទៀតរឿងរ៉ាវរបស់ព្រះឧបកសេនៈណាមិនមែនឧបសេនទេទៀតឧបកសេនៈឧពេញទួគោចង្គោសស្អេណូហ្នឹងព្រះអង្គទ្រង់គង់នៅក្រុងរាជក្រឹសដែរទៀតសម្ដែងនៅពាគាថាហ្នឹងណា នៅក្រុងរាជគ្រឹះហ្នឹងក្នុងកាលនោះមានគេអ្នកសម្ដែងសិល្បៈល្អណាណាហើយគាត់នឹងគាត់មានកូនស្រីមួយស្អាតយ៉ាងចំណាប់ណាសម្ដែងសិល្បៈនឹងគាត់បង្ហាត់តាំងតែពីតូចមកណាពុតខ្លួនពុតប្រានអីនឹងហើយសម្ដែងសិតទៅនៅលើចុងអាស័យចុងឈើពោះពោះដាក់បន្ទះក្តាររំណា អីទៅមើលនឹងអ៊ូអមមនុស្សកោតសរសើរស្ញប់ស្ញែងណារូបនឹងវាស្អាតណាពួកសម្បុរនឹងក៏វាស្រស់បោះសាច់នឹងក៏វាល្អចឹងទៅនៅក្នុងយុវវ័យនោះណាហើយកាយវិការនឹងក៏ទន់ភ្លន់សមទាំងអស់គ្មានតោះគ្មានឆ្កំឆ្គងចេញរូបចេញរាងឲ្យច្បាស់មកក្នុងកាលនោះឧបសេនទៅមើលដែរគ្របសង្កត់ចិត្តភ្លឹបណា ដូចខ្មៅចកត់អញ្ចឹងយើងក្រឹបមកហ្មងក្រឹបមកគឺចាប់ជាប់ហ្មងត្រឡប់មកផ្ទះវិញលេបបាយបញ្ចូលហើយអត់ហ៊ានប្រាប់ម៉ែប្រាប់ឪទេតែប្រាប់ដឹងអត់ហ่ะព្រោះតកូលសិទ្ធិទាំងឧបសេននេះណាជាកូនរបស់សិទ្ធិដល់ហើយម៉ែឪឯណានឹងទៅឲ្យកូនអ្នករបាំនោះដល់អញ្ចឹងស្រុកចិត្តអត់តែបាយអញ្ចឹងម៉ែឪស៊ូក៏មិនប្រាប់តលតែមែនទេទៅ បានប្រាប់ស្រឡាញ់កូនអ្នករបាំហើយបើមិនបាននាងហ្នឹងងាប់ហើយណាណាប្រាប់ឲ្យហើយសម្លឹកម៉ែឪនឹងហ្មងយ៉ាងណៃម៉ែឪនឹងកូនហើយចាំម៉ែទៅរកអ្នកដែលល្អជាងនឹងក៏បានដែរល្អជាងនឹងឯណាវាអត់បានឃើញវាឃើញតែនាងឯណែណាគ្របសង្កត់ចិត្តក្រឹបជាប់បាត់ហើយណាសមោលបិសាចខ្មៅនឹងវាគ្របជាប់ទាំងរើអត់រួចទេ ដល់អញ្ចឹងទៅវាឃើញតែរូបឃើញតែរាងឃើញតែពណ៌សម្បុរឃើញតែសាច់គេសល្អម៉ត់អីចឹងទៅតាមតែពេញចិត្តស្រឡាញ់ហើយនឹងកាយវិការដែលគេសម្ដែងនឹងតែវាឃើញតែអញ្ចឹងអានឹងហៅថាគ្របសង្កត់ចិត្តហើយខិតនៅណាដល់អញ្ចឹងដល់ពេលចាញ់ចំណេះម៉ែឪក៏ព្រមអត់អត់ទៅដណ្ដឹងខ្លួនឯងទេណាឲ្យមិត្តសម្លាញ់របស់កូនហ្នឹងទៅចឹង ពេលនោះគេព្រមឲ្យប៉ុន្តែគេចង់កាច់ដែរគេដឹងថាឲ្យកូនគេមកនៅជាមួយមិនបានសពទេគ្រាន់តែគ្រាន់តែមកទំនាក់ទំនងហ្នឹងក៏ប្រកម្មណាអត់ហ៊ានមកខ្លួនឯងអាហ្នឹងដល់អញ្ចឹងគេអត់ឲ្យកូនមកនៅជាមួយគេថាព្រមឲ្យបានតែឲ្យឲ្យកូនប្រុសហ្នឹងមកនៅជាមួយគេហើយដើរលេងលបាំជាមួយគេ ដល់គេមកប្រាប់វិញម៉ែអើយតែឃើញអេកូនឯងកូនថាគេមិនអោយមិនអោយហើយថាគេមិនអោយណាគេអោយទៅគ្រាន់ឲ្យខ្ញុំទៅនៅជាមួយតើប្រកែកនឹងម៉ែអញ្ចឹងទៀតណាគេចុះកូនឯងទៅដែរអញ្ចឹងទៅឲ្យគេអោយទៅអាកូននេះណាកូនទាទាតែពីពីឲ្យតែបាននាងហ្នឹងទោះជាត្រូវចេញពីម៉ែពីឪទៅក៏ទៅដែរធម្មតាណា កូនស្រីហ្នឹងវាត្រូវតែមកនៅជាមួយណាតែឥឡូវនោះវាទៅជាផ្ទុយប្រច្រាស់ខុសប្រពៃណីអស់ដល់អញ្ចឹងម៉ែឪមិនដឹងធ្វើម៉េចវាជាជាងឲ្យកូននឹងអត់ទៅឲ្យទៅទៅទៅនៅជាមួយគេក៏ទៅលេងសិល្បៈឯណាក៏ទៅទៅលេងសិល្បៈឯណាក៏ទៅទៅទៅទៅតើតែមានកូនមួយទៅនៅជាមួយគេហ្នឹងហើយអត់ចេះធ្វើអីទេដល់គេប្រពេកូនគេថាកូននេះអត់ចេះធ្វើអីណា កូនអ្នករត់តែអស់កូនអ្នកដឹកតែអីវ៉ាន់គេប្រពេកូនណាមានអាអឺអាអឺកូនអ្នកអត់ចេះធ្វើអីគេងទៅអាអឺអាអឺកូនអ្នកចេះតែរស់អស់គេងទៅឲ្យតែប្តីមកក្បែរអញ្ចឹងហើយចឹងហើយប្តីឧបសេនហ្នឹងថាថាឲ្យណាណាហ្នឹងថាថាឲ្យណាណាឪកូនហ្នឹងថាឲ្យឪរបស់កូនហ្នឹងឲ្យតែថាអញ្ចឹងខ្ញុំរត់ចោលហើយ រឿងទៅរឿងមកនេះអត់អត់ចាំបាច់ទេទៅទៅទៅទៅថាអញ្ចឹងបដ ாய் ចឹងចឹងបានឧបសេនៈគិតថាឯនាងនាងនេះអាងអីសម្បើម្លេះអូទី1អាងរូបស្អាតទី2អាងរលុយបានខ្លួនឯងណាអាហ្នឹងបានថាចង់ប្រគេនគុណម្ចាស់ហ្នឹងថាកុំឲ្យតែឃើញគេរូបស្អាតហក់ដាក់នោះណាអាហ្នឹងដែលលើកជាមកហ្នឹងចង់បញ្ជាក់អញ្ចឹងចឹងណា រូបស្អាតរបស់គេនឹងវាជាគ្រោះថ្នាក់មួយដែលដែលគេអាងរូបស្អាតមួយដែរទាំងហើយយើងទៅស្អីមិនចេះស្អីមិនចេះធ្វើអីមិនចេះនឹងគេគេអានរូបស្អាតគេរូបប្តីទៀតក៏បានដែរណាមិនចាំបាច់ទៅយើងមួយទេអាហ្នឹងត្រូវទឹកភ្នែកអាចឹងណាហើយណាមួយគេរលុយបានទៀតណាអាហ្នឹងត្រូវឲ្យយល់រឿងហ្នឹងចឹងចឹងហាត់បានទេ ហើយអុកសេតហ្នឹងមានចិត្តទាំងហើយអញ្ចឹងអញទៅទៅរៀនសិល្បៈដែរទៅរៀនពីជីតាទៀនជីតាមេបង្រៀនសិល្បៈសំដែងហ្នឹងទៅរៀនមានឈឺចិត្តណាឈឺចិត្តណាខំប្រឹងរៀនដោយកម្លាំងចិត្តរៀនពូកែទៅហើយឆាប់ចេះមកសំដែងសិល្បៈហ្នឹងឯងសំដែងដាក់បកគោលឈើបកគោលអស័យទៅហក់លោតសម្បើមណាខ្លាំងខ្លាចឹងមករហូតមកដល់ក្រុងរាជក្រឹសហ្នឹងវិញ ព្រះតមានរុភាព្រះអង្គតាំងនៅក្នុងមហាករណាសមាបត្តិញ្ញាណឧបសេនអ្នកនោះទៅចូលក្នុងសំណាញ់ញាណចឹងណាចូលក្នុងសំណាញ់ញាណពិតព្រះអង្គទ្រង់ដាច់យាងមកកន្លែងឧបសេនអ្នកសំដែងសិល្បៈព្រឹកឡើងហ្នឹង ហើយព្រះអង្គសំដែងរិទ្ធឲ្យអ្នកស្រុកទាំងអស់ដែលដែលចោមរោមមើលឧបសេនអ្នកហ្នឹងមកគាល់ព្រះអង្គទៀតមកចោមរោមព្រះអង្គអស់ឧបសេនអ្នកហ្នឹងតោមណោះអន់ចិត្តណាអត់អន់ចិត្តទៅនាំគ្នាទៅជួបព្រះសម្មាសម្ពុទ្ធអស់ព្រះអង្គធ្វើហ្នឹងដើម្បីឲ្យឧបសេនហ្នឹងចាប់អារម្មណ៍នឹងព្រះអង្គទៀត រួចចឹងដឹងឧបសេនៈហ្នឹងអន់ចិត្តចឹងព្រះអង្គឲ្យប្រមុខកលៀនហ្នឹងទៅប្រាប់ឧបសេនៈថាឲ្យសម្ដែងសិល្បៈទៅប្រមុខកលៀនក៏មុនទៅពីក្រោមហ្នឹងមានប្រធានអធិការថាឲ្យសម្ដែងសិល្បៈទៅព្រះរាមាភិត្រាស់ឲ្យសម្ដែងអូយនៅអសបាយអូយថាទុំបីតែព្រះរាមាពិភាកក៏ព្រះអង្គចង់មើលអញចំណាញ់សិល្បៈដែរសបាយចិត្តគេលោតហក់ពេញទៅនឹងអញពេញកម្លាំងណាមនុស្សក៏បែកងាកទៅមើលសັບគ្រប់ទៅ ពេលហ្នឹងឯងដែលព្រះអង្គសំដែងណាសំដែងមនាលឧបសេនអ្នកណាអ្នកចូលលះបង់នៅខណ្ឌដែលជាអតីតជាអនាគតជាបច្ចុប្បន្នដើម្បីមិនមានជារាមរណៈព្រះអង្គជ្រាបឧបនិស្ស័យចឹងអង្គសំដែងឯនោះគង់ឲ្យសំដែងសិល្បៈស្ដាប់ឮសំឡេងព្រះរាមាពភៈទៅហ្មងចឹងព្រះអង្គបំណងឲ្យអ្នកណាស្ដាប់ឮគឺឮច្បាស់អត់បាត់មកក៏អស់ទេឮហើយជ្រួតជ្រាប ជុលដូចដល់ដល់ខួរក្នុងឆ្អឹងអញ្ចឹងទៀតពុទ្ធិកាហ្នឹងព្រះអង្គសម្ដែងមួយប្រកាសថាមុញចៈបរេមុញចៈបច្ចតោមច្ឆេមុញចៈភវសបារគូមុញចៈហ្នឹងគឺថារួចផុតណាចឹងតែកបីឲ្យរួចផុតពីខណ្ឌដែលជាអតីតៈមុញចៈបរេហ្នឹងមួស្អកណាញោចិញ្ចោណាមុញចៈបច្ចតោ បចចង្ឆោតស្អោរួចផុតពីខណ្ឌក្នុងអនាគតមច្ឆេមុញ្ចៈរួចផុតពីខណ្ឌក្នុងបច្ចុប្បន្នភវសបារគូនឹងបានដល់ក្រោយនៃភពអង្គសម្ដែងចឹងណានឹងបានដល់ក្រៅនៃភពរួចទៅព្រះអង្គបន្តកលាស់គាថាទៀតសព្ពថវិមុតតមានអសោមានចិត្តបានរួចផុត ចាក់ធัวទាំងពួងសពវត្ថៈហ្នឹងគឺធัวទាំងពួងណាដោយខណ្ឌដោយអាយតនៈដោយធាតុហ្នឹងណាវិមុតតមានអសោមានអសោហ្នឹងគឺចិត្តចិត្តដែលបានរួចផុតអំពីធัวទាំងពួងហ្នឹងឯងអ្នកបណៈជាតិជារាំងឧបេហិសិរមែងចូលដល់ទីដែលមិនមានជារានឹងមរណៈណាឧបេហិសិហ្នឹងគឺចូលដល់ទៀតចូលដល់ព្រះនិព្វានហ្នឹងឯងណា អ្នកបណ្ណៈជាតិជារាំងហ្នឹងគឺថាទីដែលមិនមានជារាមរណៈណាមិនមានជាតិមិនមានជារាណាមិនមានជាតិមិនមានជារាមិនមានមរណៈណាហ្នឹងព្រះអង្គសម្ដែងមួយបកាថាហ្នឹងចឹងណាមុញ្ចៈបរេមុញ្ចៈបច្ចតោមច្ឆេមុញ្ចៈពវស្សៈបារគូសពតខវិមុតតមានអសោ អ្នកបណៈជាតិចរាំងអូបេហិសិកបីឲ្យបានរួចផុតពីខណ្ឌអតីតៈព្រោះអានោះវាកន្លងផុតទៅហើយវាអស់ទៅហើយណាហើយអាដែលមិនទាន់មកដល់ហ្នឹងក៏កបីឲ្យបានរួចផុតមិនកបីប្រាថ្នាខណ្ឌដែលជាបច្ចុប្បន្ននេះក៏កបីឲ្យបានរួចផុតគឺការដែលមិនប្រកាន់រូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងឯងដល់អញ្ចឹងគឺរមែងបាន ដល់នៅក្រោយនៃភពព្រោះតែការរួចអំពីខណ្ឌទាំងអតីតអនាគតបច្ចុប្បន្នណាមានចិត្តរួចផុតអំពីធัวទាំងពួងក៏ជាអ្នកចូលដល់ព្រះនិព្វាន ដែលមិនមាន ជាតិជារៀបជាធិមរណៈនឹងឯងព្រះឧបព្រះឧបសេនៈណាបានសម្រាប់ ព្រះអរហត្តផលនៅលើនៅនៅនៅនៅលើឈើហ្នឹងនៅលើអាកាសហ្នឹងសម្រាប់អរហត្តផលនៅលើហ្នឹងឯងមួយប្រកេថាចឹងអឺកាលណាបើមិនមិនប្រកាន់នឹងខណ្ឌអតីតដូចវាកន្លងទៅហើយណាខណ្ឌអនាគតមិនតាន់មកដល់ខណ្ឌបច្ចុប្បន្នហ្នឹងបច្ចុប្បន្នហ្នឹងវាអស់ទៅរាល់ថ្ងៃណាមិនគួរឲ្យអាល័យ មិនគួរឲ្យអាល័យព្រោះថាបើវាប្រសិនបើវាមិនកន្លងទៅទេក៏វាមិនមែនជាខ្លួនយើងដដែលទេប្រសិនបើវាមិនកន្លងទៅក៏វាមិនមែនជាយើងដដែលទេទុកវាធ្វើអីណាស្ដាយវាធ្វើអីអាហ្នឹងឯងដែលថាមិនកបេស្ដាយខណ្ឌដែលវាកន្លងទៅនោះហើយអនាគតដែលវាមិនតាន់មកដល់ហ្នឹងក៏វាជាខណ្ឌជាសង្ខារធោវាជាទុកខណ្ឌបច្ចុប្បន្ននេះ ក៏មិនគួរក៏បីនឹងប្រកាន់មមដល់អញ្ចឹងទៅវាផុតពីខណ្ឌទៀតព្រោះឃើញមច្ឆេជាណូកេហេសៈសេតែមិនក៏បីចាប់នៅខណ្ឌជាកណ្ដាលហ្នឹងដោយបញ្ញាឃើញរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងក៏បីដាក់ចុះដូចជារបស់ធ្ងន់ដាក់ចុះពីលើក្បាលណាក៏បីដាក់ចុះនៅក្នុងប្រសូតនេះខាងចុងព្រះអង្គមានសម្ដែងដែរទៅនៅក្នុងធัวហ្នឹងណា នៅខាងចុងហ្នឹងត្រូវចម្រើនធัว4តទៅទៀតណោះព្រះអង្គទ្រង់សម្ដែងអញ្ចឹងខាងដើម5ខាងក្រោយ4ធัวនេះកាលណាបើដាក់ចុងនៅបញ្ញខណ្ឌព្រោះឃើញរូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងឯងវាជាភារៈធ្ងន់វាជារបស់សូនតទេចាខ្លួនឯងមិនគួរត្រួតត្រងឲ្យទុកឲ្យកង្វល់ឲ្យលំបាកទៅវែងឆ្ងាយយឺនយូរឡើយឥតប្រយោជន៍លំបាកក្នុងការត្រួតត្រងបញ្ញខណ្ឌហ្នឹង វាដូចជារោគត្រូវតែឲ្យវាជាទៅដូចជាថ្នាំពឹសដែលត្រូវតែខ្ជាក់ចោលទៅដូចជាអ្នកសម្លាប់ត្រូវតែគេចឲ្យផុតទៅដូចជាផ្ទះដែលត្រូវភ្លើងឆេះត្រូវតែចេញឲ្យរួចបញ្ញខណ្ឌហ្នឹងចឹងចឹងមើលទៅឃើញវាជារបស់ដែលត្រូវតែមិនគួរហួងហែងមិនគួរប្រកាន់មងមិនគួរឲ្យកង្វល់មិនគួរឲ្យភ័យខ្លាចតក់ស្លុតមិនគួរឲ្យរវល់មិនគួរឲ្យរវល់នឹងមើលថែទាំរសា កង្វល់តាមផ្លូវចិត្តទៅជាមួយនឹងបញ្ញខណ្ឌដាក់វាចប់ទៅគឺអស់ភារៈអីដែលត្រូវរវល់ទៀតអាហ្នឹងដែលលោកចាប់សេចក្តីនឹងបានណាហើយបានសម្រេចនៅព្រះអរហន្តចុះមកខាងក្រោមទៅថ្វាយបង្គំព្រះអង្គសូមឧបសម្បទាព្រះអង្គទ្រង់ប្រទានជាអេហិភិក្ខុហ្នឹងណាបរិខាមកគ្រប់គ្រាន់ដូចជាប្រធេរៈបុ60ឆ្នាំហើយអញ្ចឹង ដល់អញ្ចឹងទៅបានវិខទាំងឡាយនឹងឯងទូលសួរព្រះអង្គបុគ្គលដែលមានឧបនិស្ស័យព្រះអរហន្តហើយនៅលេងសិល្បៈអញ្ចឹងហ៎បានព្រះអង្គទ្រង់សម្ដែងពីបុព្វកម្មកាលដែលពុទ្ធបរិស័ទកសាងនៅសវណ្ណចេតដីបញ្ចុះព្រះសពព្រះសម្មាសម្ពុទ្ធកសបៈទសពលហ្នឹងភិយាស្វាមីហ្នឹងដឹកអីវ៉ៃអីវ៉ាន់មកកូនរតេះទៅដើម្បី ប្រកេនយខណ្ឌប្រសង់ដើម្បីចូលរួមក្នុងហត្ថកម្មកសាងនៅបច្ច័យដីហ្នឹងណាណាការកសាងបច្ច័យដីថ្វាយព្រះសម្មាសម្ពុទ្ធកសបៈបញ្ចុះព្រះបរមសិរីរកធាតុបរមសពហ្នឹងគឺអ្នកដែលថ្វាយចង្ហាន់លោកថ្វាយចង្ហាន់រហូតទាំងមកតាំងពីចាប់កសាងរហូតទៅនឹងរីករាយសบายជ្រះថ្លាណាស់ ទៅនឹងមានមាសចូលកសាងបច្ចេកទេសក៏ចូលទៅជួយធ្វើលើកអីក៏លើកទៅធ្វើអីក៏ធ្វើទៅថ្វាយចង្ហាន់ប្រសង់ក៏ថ្វាយទៅគឺធ្វើបន់ជាប់តរហូតទៀតក៏ក្រឹកក៏ក្រែងនៅនឹងកន្លែងកសាងបច្ចេកទេសហ្នឹងបច្ចេកទេសធំណាស់ទៀតណាក្នុងសម័យមនុស្សអាយុ20000ឆ្នាំណាហើយក្នុងកាលនោះពាក្យយេស្វាមីទៅទៅជួបព្រះអរហន្តនៅនឹងផ្លូវហ្នឹងចុះពីរទេះយកចង្ហាន់ទៅដាក់បា ទៅទៅក៏ប្រាថ្នាខ្ញុំទាំងពីរអ្នកដីប្រពន្ធហ្នឹងសូមឲ្យបានសម្រេចនៅធัวដែលលោកចាស់បានសម្រេចព្រះរហន្តលោកមានអនាគតាំងសញ្ញានទៀតចឹងលោកពិចារណាមើលទៅឃើញបានសម្រេចជាព្រះរហន្តក្នុងសាសនាពុទ្ធជាន់ក្រោយនេះព្រះព្រះសម្មាសម្ពុទ្ធបរមគ្រូនេះលោកឃើញអញ្ចឹងលោកអត់ពោលថាម៉េចទេគ្រាន់តែញញឹម ញញឹមឲ្យប្រកាសឡើងអញ្ចឹងទៅញញឹមនោះស្អាតទៀតដល់អញ្ចឹងទៅនាងនឹងចាប់បានអញ្ចឹងទៅចេញពីនឹងមកថ្វាយបង្គំលោកទៅចេញមកខ្សឹបខ្សឹបជាមួយប្តីបងណាអូលោកនោះអាញឹមស្រស់ដូចដូចអ្នករបាំអញ្ចឹងប្តីនោះថាអើមែនហើយអូនអារឿងអូនបងនឹងឯងទាំងវាជាប់ពីនឹងមកណា វល់តែតាមគ្នាណាអាអូននឹងថាកូនអ្នករបាំអាឯងនឹងបណ្ដោយទៅតាមចឹងមែនហើយអាចឹងមែននឹងឯងឧបសេនអ្នកនេះទៀតដែលក៏កើតទៅជារឿងស្រឡាញ់នាងនឹងហើយត្រូវជាអ្នកសិល្បៈនោះណារឿងមើលរឿងរឿងអ្នកទាំងពីរហ្នឹងអត់មានធ្លាក់នរកទេទៅកម្មសុគតិភពប៉ុន្តែចុតិមកហ្នឹងកូនស្រីហ្នឹងកើតជាកូនអ្នករបាំហ្នឹងបណ្ដោយហើយឧបសេនអ្នកកើតជាកូនសិទ្ធិហ្នឹង ដោយសារតែដែលដែលថាតាមប្រពន្ធនឹងឯងដែលកម្មនឹងរៀបចំឲ្យទៅជាអ្នកសំដែងសិល្បៈតាមប្រពន្ធនោះណាហ្នឹងហើយដល់ចឹងទៅប្រពន្ធហ្នឹងដឹងតំណែងមកថាឧបសេនអ្នកហ្នឹងទៅទៅបួសចឹងទៅវាមានកតិទៅតាមហ្នឹងឧបនិស្ស័យបង្អោនទៅដែរចឹងទៅបួសអញទៅបួសដែរណាទុកកូនតូចហ្នឹង ឲ្យតាវាទៅណាយាយវាទៅទៅតាមប្តីទៅបួសក្នុងសំណាក់ភិក្ខុនីបានសម្រាប់ជាព្រះអរហន្តដែលទៅទាំងពីរអ្នកហ្នឹងសិតទៅឧបនិស្ស័យនៃព្រះអរហន្តណាទាំងនឹងហើយខ្ញុំកណាលើកយកពាក្យថានឹងមកទេហើយរឿងរ៉ាវខ្លះដើម្បីឲ្យញាតិញោមបានជ្រាបពីរឿងកម្មផលដំណើរឧបនិស្ស័យអីចឹងតែនៅក្នុងពាក្យថាដែលព្រះអង្គសម្ដែងនឹងជាពាក្យថាដែលយើងគួរតែប្រព្រឹត្តទៅដោយសេចក្តីព្យាយាម ទៀតជាយាមឲ្យបាន រួចអំពីបញ្ញខណ្ឌជាយាមដាក់ចុះនៅបញ្ញខណ្ឌដើម្បីកុំឲ្យរវល់ជាមួយនឹងបញ្ញខណ្ឌហ្នឹងតទៅទៀតណាទេណាសូមអនុមោទនាអ្នកមើតស្សៈភវៈតោអរហតោសម្មា san tuần hà san mô tăng sa kia tao a ra tao sam ma sam tuần hà san mô a ra tao sam ma sam tuần hà sam ព្រះពុទ្ធជាទីពឹងជាពំនឹងសពសានតាព្រះអង្គកាប្រាថ្នាធ្វើកសាងអកាលយូររាប់ដោយកោតកាប់បាច្រើនកលនីព្រោះកិតគូបានត្រាស់ ជាសាបញ្ញូច្បាស់ជាគ្រូលើភពឋានធ្វើកម្មជាកម្មររនីកត្រាពំបានកោយ៉ាងលំបាកប្រានព្រោះប្រយោជន៍ដល់សពសត្វខ្ញុំសូមអោនសេរសាចិត្តប្រាថ្នា បានព្រះពុទ្ធករុណាស័ក្តិនោះជាទីពឹងសពកាយទុក្ខបត្តាចនិនតងថាភយាមបានតាចនិតភយាសោអត្ត ta cha ni sao ca ham tổ sa pe pe pa ni nào sát ទាំងឡាយទាំងពួងដែលដល់ហើយនៅសក្តីទុកសូមឲ្យជាស័ព្ទបានសក្តីទុកទៅដែលដល់ហើយនៅភ័យសូមឲ្យជាស័ព្ទ បាត់ភ័យទៅបែរដល់ហើយនៅសេចក្តីសោកសោមឲ្យជាសត្វបាត់